អដូចមេរោគចំណែននៅក្នុងហតិយៈដែរតឹងទ្រូងចង្អៀតចង្អល់ណានៅពេលដែលវាកើតទឹកដើម្បីលាងនៅសេចក្តីច្រណែន គឺមុតិតាមុតិតា ការត្រេកអរនឹងអ្នកដតីបានសេចក្តីសុខជាការពិតណាស់មនុស្សភាកច្រើន នៅពេលដែលឃើញអ្នកដតីធ្វើអាក្រក់យើងមិនសប្បាយចិត្តទេមែនទេប៉ុន្តែជួនកាលគេធ្វើល្អសោះឬក៏គេបានសុខសោះក៏យើងអត់សប្បាយចិត្តដែរពីព្រោះតែការច្រច្រណែនឃើញទេអញ្ចឹងបានមុទិតាធួនឹងត្រូវបណ្ដោះនៅពេលដែលអ្នកដតីបានសេចក្តីសុខរៀនត្រីអនឹងគេបានសុខអញ្ចឹងបានគេលើករឿងមួយរឿងរឿងមួយអ្នក លោភលន់មួយទៀតអ្នកចំណែនដើម្បីបញ្យលតាមពិតមនុស្សលោភលន់ក្តីមនុស្សចំណែនខេក្តីវាសិតតែអាក្រក់ដូចគ្នាដើរទៅធ្វើការជាមួយ គ្នានៅនឹងមានរោងអ្នកតាមួយនឹងរឿងរឿងដែលកណ្ដាយោជាកតិទេណាមិនរឿងមែនទេណាចិត្តសែក ឲ្យអ្នកតានឹងជួយឲ្យត្រូវឆ្នោតម្ដងមកស្រែករាល់ថ្ងៃពេកថ្ងៃមួយអ្នកតាទ្រាំបានអឺចូលមកចាំអញឲ្យដល់ឲ្យទៅមនុស្សដែលដែលលោភលន់នឹងចូលទៅមុនដល់ចូលទៅមុនអឺ សុំឲ្យអ្នកតាជួយអ្នកតាថាបើអ្នកឯងប្រាថ្នាអីបានតែមួយបើម្នាក់នោះប្រាថ្នាទៅបានពីរទៅលើសអ្នកឯងពាក់កដាលចឹងប្រាថ្នាអីប្រាថ្នាទៅដល់អញ្ចឹងនោះលឺគាត់ណាលឺអញ្ចឹងដូចចំណែនមិនចង់ឲ្យគាត់នឹងបានអីបើឯងប្រាថ្នាប្រាសាទមាសមួយវាបានពីរបើឯងប្រាថ្នាបានវាំងមួយវាបានវាំងពីរឃើញណា ប្រាថ្នាបានប្រពន្ធមួយវាបានប្រពន្ធពីរស្អីក៏វាបានពីរដែរចាញ់អញ្ចឹងប្រាថ្នាចេះខ្ញុំសូមប្រាថ្នាឲ្យខ្វាក់ភ្នែកមួយដើម្បីឲ្យវាបានខ្វាក់ភ្នែកពីរមើលយានយកអាក្រក់អញ្ចឹងមើលហ្នឹងហើយដល់តែអញ្ចឹង ក៏ដើរចេញទៅវិញដើរចេញទៅវិញម្នាក់នោះចូលមកហ្នឹងដល់ចូលមកវាមិនចង់ឲ្យអាគាត់មុននឹងបានអីលើសថាបើគាត់នឹងប្រាថ្នាអីគាត់ប្រាថ្នានឹងដែរហ្នឹងហើយបើគាត់ប្រាថ្នាមួយឲ្យគាត់បានពីរតែអញ្ចឹងអ្នកតាហ្នឹងថាប្រាថ្នាអីផ្សេងទៅអីកុំប្រាថ្នាដូចគេទេអត់ទេ បាទមុនប្រាថ្នាអីខ្ញុំប្រាថ្នានឹងដែរព្រោះដើម្បីបានពីរលើវាអ្នកតាហាម3ដងថាឲ្យប្រាថ្នាផ្សេងទៅកុំប្រាថ្នាដូចគ្នាហ្នឹងហើយអញ្ចឹងច្បាស់ហើយប្រាថ្នាដូចគ្នាប្រាថ្នាដូចគ្នាឯងត្រូវបានពីរតែច្បាស់អើបើច្បាស់ហើយចូលមកផ្លុំភិតខ្វាក់ទាំងពីរបណ្ដោយអានឹងចង់និយាយថា មនុស្សដែលចិត្តអាក្រក់នេះវាអត់ចេះចំណេញទេញាតិញោមឃើញទេឧទាហរណ៍ដូចនៅក្នុងសង្គមមួយដែលវាអត់រីចម្រើនគឺមនុស្សដែលសម្លឹងចង់បានរបស់គ្នាទៅវិញទៅមកវាអត់រីចម្រើនទេឧទាហរណ៍ដូចអបាយមុខនៅស្រុកយើងបច្ចុប្បន្នអ្នកលេងលបែងច្រើនណាស់តាមជនបទស្រែចំការអីហ្នឹងណា អង្គុយលេងបៀទាំងប្រុសទាំងស្រីហើយប្រាថ្នាចង់បានរបស់គ្នាទៅវិញទៅមកឃើញអត់នឹងអភិជាដែលសម្លឹងចង់បានគ្នាទៅវិញទៅមកដល់អត់ធ្វើការ ទីបំផុតវាក្រទាំងអស់តែគ្នាហ្នឹងមែនអត់ចាណាមើលហ្នឹងហើយដល់ប្រទេសគេអ្នកមានមានពេលណាទៅលេងពេលធ្វើការហូបពេលគ្មានប៉ិនមានដែរខ្មែរយើងខ្លះហ្នឹងមកសងំលេងដែរក្នុងការដល់ដល់អត់ធ្វើការរត់ចិញ្ចឹមអីហ្នឹងគេងំលេងដែរអ្នកខ្លះណា មែនញាតិញោមនៅនេះទេនៅអានោះទេហ្នឹងហើយហើយវាមានអីអញ្ចឹងបានមានរឿងមួយម្ដាយហ្នឹងមានកូនប្រុស4នាក់ដល់ចែកទ្រព្យសម្បត្តិឲ្យកូនកូនហ្នឹងសិនអ្នកលេងល្បែងហើយម្ដាយប្រាប់កូនថាកូនឯងលេងចុះ ប៉ិនគុំតលេងណាមកលេងផ្ទះម៉ែម៉ែអ្នកតុងបៀតុងត្រេតុងភ្លើងហើយគាត់លក់បបរលក់បាយនោះហ្នឹងអត់អ្នកឲ្យអ្នកក្រៅចូលលេងឲ្យកូន4នាក់ហ្នឹងមកលេងគាត់ប្រាប់កូនស្ដាប់មានថាធ្វើអញ្ចឹងហ្នឹងដល់លេងម្ដងនេះឈ្នះម្ដងនេះឈ្នះឈ្នះចុះឡើងចុះឡើងចុះឡើងសួរទៅចិត្តអស់គ្រប់គ្នាហើយដល់ចំណេញពីណាម៉ែអ្នកចំណេញ ចើកុំបៀផងថ្លៃក្រេផងថ្លៃភ្លើងផងມັນគាត់បញ្យល់ឃើញទេវាចំណេញកាស៊ីណូនោះគាត់បញ្យល់ចឹងណាកាស៊ីណូធំធំបើសិនជាអត់ឆ្លាត ជាងកូនឯងទេណាសួរថាគេបានលុយឯណាជួលបុគ្គលិកបានលុយឯណាទៅឲ្យប្រាក់ខែអ្នកធ្វើការមែនអត់ហ្នឹងហ្នឹងគេធ្វើតកាយមិនកើតយល់យល់ថាម៉េចទៅ ហ្នឹងហើយនិយាយពីកតុយលេខនៅភូមិអាត្មាប្អូនអាត្មាថា ក្នុងមួយមួយអាទិត្យណាមេកតុយលេខហ្នឹងដឹកលុយចេញយ៉ាងហោច3លានរៀល3លានរៀលវាមិនច្រើនទេសម្រាប់យើងនៅនេះប្រហែល100វាមិនដល់1000ផងប៉ុន្តែមួយអាទិត្យពីរអាទិត្យបានត្រូវមួយបាន1លាន2លានអីចឹងយើងមើលមើលប្រហែលសាសទៅដូចគូសុកណៃគេចាក់ អូមិនដឹងស្អីខ្លះណាអាត្មាមិនយល់ដែរហ្នឹងហើយហើយយើងថា ប្រទេសយើងកាន់ព្រះពុទ្ធសាសនា អ្វី ដែលជា បាតគ្រឹះពុទ្ធប្រាប់យើងអត់ធ្វើតាមទេអបាយមុខណាអបាយមុខជង្រុកហិនណាអបាយមុខមានលបែងស្រីលបែងស្រា លបែងភ្នល់បាបប្រមិតមិត្តអាក្រក់ តំបន់ណាក៏ដោយព្រះសម្មាសម្ពុទ្ធសម្ដែងចឹងកាលណាអបាយមុខវាសម្បូរហើយមិនរីកចម្រើនទេចុះឥឡូវតើចំណាយពេលអង្គុយលេងមានបានធ្វើរោស៊ីអីញាតិញោមមើលដូចជាកូន4នាក់ហ្នឹងមិញចឹងហ្នឹងហើយមួយថ្ងៃមួយថ្ងៃអង្គុយតអ៊ុតបៀចុះឡើងចុះឡើងបើទុកពេលទៅដាំស្ពៃបានពី3ឃុំនេះមែនទេមែនអត់អាត្មាទៅទេសរឿងហ្នឹងទៅទេសនៅស្រុកកំណើតទេសឲ្យស្រីស្រីគឺខឹងអាត្មា ឯងឮតណ្ដឹងថាទៅស្រុកគេនោះទេសនាល្បីល្បាញដល់មកស្រុកម្ដងទេសអីមិនទេសមកទេសឌីលឯងលេងបៀណាគេថាស្មានតែមានធួអីក្រនបើហ្នឹងហើយអញ្ចឹងហើយដោយសារយើងយល់ថាធួនឹងសម្រាប់ស្ដាប់ណោទៅអាជាតិខាងមុខឯណោ បច្ចុប្បន្ននេះយើងអត់គិតតែធัวនឹងជួយសម្រួលផ្លូវយើងដែរយើងគិតតែធัวនឹងជារឿងផ្សេង តាមពិតធัวវាត្រូវភ្ជាប់ជាមួយនឹងបច្ចុប្បន្ននេះដែលធัวព្រះសម្មាសម្ពុទ្ធពិតប្រាកដដោយក្នុងផតទេករតសោតចឹងអតីតាធម្មាជាធัวកន្លងទៅហើយអ្នកខ្លះនិយាយពីសួងសួរតាំងជីករឹសជីកគុលអាអង្កលនឹងជាជក់នឹងម៉ែជាជក់ឈ្មោះអីតាជាជក់ឈ្មោះអីរឿងវាកន្លងទៅហើយពីណាងាយដឹង អាត្មាក៏ឆ្លើយបង្រោះទៅម៉ែជាជក់នឹងមានដើមថ្នោតហ្នឹងអាអារឿងអនាគតនឹងមិនដឹងនឹងក៏ចេះតែសួរក្រោយក្រោយទៅវាអញ្ចេះអញ្ចឹងជួនកាលនៅអាឋានសួរឋានរកមើលមិនឃើញចេះតែសួរថាធ្វើទៅធ្លាក់ឯណាថាយើងវាពិបាកណាស់រឿងហ្នឹង ប៉ិនពពុទ្ធឲ្យយើងមើលអ្វីដែលកំពុងប្រាកដនេះធัวពពុទ្ធគឺបច្ចុប្បន្ននេះឯងដោយព្រះអង្គត្រាស់ថា ប្រសិនបើអ្នកចង់ដឹងអនាគត អ្នកត្រូវមើលបច្ចុប្បន្នពីព្រោះបច្ចុប្បន្នវាជាហេតុនៃអនាអនាគតហ្នឹងហើយអហើយយើងនិយាយពីប្រាថ្នាអើយកើតជាតិណាណាកើតជាតិណាណាប៉ិនធូរអត់ស្ដាប់ធូរអត់រៀនហើយណាណាមិនវាទៅមិនរួច ជាតិនឹងមិនបានផងមុំជាតិក្រោយមែនទេហ្នឹងហើយលោដកកតុយឆ្កើទៅមិនអីដូចពិខុមួយអង្គនោះលោកចង់ដឹងអារឿងមេឃដល់ណាទីបំផុតមេឃដល់ណាពពុទ្ធអត់ឆ្លើយដល់ព្រះអង្គអត់ឆ្លើយខឹងព្រះអង្គណែប្រសាមណៈគោដំ បើចេះថាចេះមិនចេះថាមិនចេះមកកុំសួរឲ្យនៅស្ងៀមអញ្ចឹងនោះ ខ្ញុំកណាសឹកទៅចូលសាសនាផ្សេងឥឡូវហ្នឹងគម្រាមព្រះអង្គទៀតឃើញទេអឺហើយដល់អញ្ចឹងព្រះអង្គថាណែភិក្ខុតើតថាគតមានធ្លាប់ជាប់សន្យាជាមួយនឹងអ្នកទេថាឲ្យតអ្នកសួរស្អីតថាគតឆ្លើយអាទាំងអស់ថាអត់ទេ តែបើអត់ទេមានរឿងអីខុសពីព្រោះសំណួររបស់ អ្នកទោះបីតថាគតឆ្លើយក៏ដោយ មិនឆ្លើយក៏ដោយអ្នកទៅនៅតែទៅដល់ជើងមេឃអត់កើតមែនអត់ហ្នឹងហើយទោះបីឆ្លើយថាមេឃដល់ណាអ្នកឯងដឹងអត់មើលឃើញអត់វាអត់វាអត់ប្រយោជន៍អញ្ចឹងបានអាត្មាចេះប្រវត្តិតពីចាស់ចាស់ទេថាពីរំក្របងុយណាអឺអ្នកប្រាជ្ញយើងដែលប្រកែកំណាបគាត់ធ្លាប់ស្ដាច់ថៃយកទៅជ្រៀង ឲ្យរង្វាន់នេះមកវិញជីសេះកាត់មកតាមខេត្តពោធិ៍សាត់ហ្នឹងមកដល់ហ្នឹងមានតាម្នាក់គាត់ប្រកែខាងជប៉ីហើយគាត់ប្រកែលេងសម្ដីចង់ឲ្យយវាយខេត្តរៀបវេទិកាច្រៀងប្រឡងគ្នាប្រឡងប្រាជ្ញាគ្នាចឹងគាត់ក៏ព្រមគាត់តាំងពីគាត់នៅក្មេងឲ្យតានឹងសួរមុនក៏ថាណិតចាស់ដល់តានឹងសួរក៏សួរថាពីផែនពីផែនដីដល់ឋានតាបតឹងហ្នឹងតើប្រមាណយោជប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណលី គិតសួរអញ្ចឹងញាតិញោមគិតមើលក៏សួរអញ្ចឹងហ្នឹងហើយអីដល់ទៅពេលហើយគាត់ចិត្តតែឆ្លើយទៅដល់ឆ្លើយតានឹងថាម៉េចបានដឹងបានគាត់ថាបើមិនជឿឡើងទៅវោះខ្លួនឯងមើលទៅហើយដល់គាត់សួរវិញដល់គាត់សួរវិញថាពីពោធិ៍សាត់ទៅភ្នំពេញមានប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹង ហើយបើធ្វើដំណើរថ្មើរជើងត្រូវប្រើរយៈពេលប្រមាណបើជិះសេះប្រើរយៈពេលប្រមាណហើយបើទៅផ្លូវទឹកទៅតាមណាហើយត្រូវប្រើរយៈពេលប្រមាណអត់ដឹងបានគាត់ឌីលទៅចរិតខ្មែរយើងយ៉ាប់ចឹងមិនបាត់ទឹកដីអស់គាត់ណាផ្លូវពីនេះទៅបំពេញមិនដឹងហ្មងហើយចង់ទៅដឹងនៅឋានសួគ៌ឯណោះទៅព្រួយឯឋានសួគ៌នឹងមានប្រអិនគេគ្រប់គ្រងហើយរឿងដែលត្រូវដឹងនេះទឹកដីយើងនេះវាមានប្រតហុំប៉ុណ្ណាអីប៉ុណ្ណាគួរដឹង ប្រវត្តិសាស្ត្រយើងយ៉ាងណាយើងគួរដឹងហើយទៅចង់ដឹងដឹងឯឋានសួគ៌នោះហើយស្មាដឹងហើយទៅសុំប្រអិនសោយរាជបានអោះមែនមែនហើយអញ្ចឹងវាកូនខ្មែរយើងរាល់ថ្ងៃវាទៅដឹងនោះរាជវង្សឆេងនោះទេនោះរឿងភាកនោះដល់ប្រវត្តិសាស្ត្រខ្លួនឯងអត់ដឹងហើយសង្ឃឹមពុទ្ធទំនាយោគង់តែស្ដាច់សោយរាជអង្គរ3មិនដឹងតែគេបញ្ជោយើងអត់ដឹង ខ្មែរយើងងាប់តែគេបញ្ចោញញោមហ្នឹងហើយដេកចាំសំណាងទៅពពុទ្ធមិនដែលឲ្យមនុស្សដេកចាំសំណាងទេពាក្យថាសំណាងយើងយល់ខុសទៀតពាក្យថាសំណាងមកពីការសាងសំណាងមិនមែនរឿងចៃដន្យទេណាសំណាងគឺមកពីការសាងមកពីការសន្សំមកពីការធ្វើអានឹងបានហៅថាសំណាងយល់ មាននិយាយជាបែករឿងឈួត8ទៅបានមួយហើយជាមួយញាតិញោមមានឈួតទៀតអត់ហ្នឹងកោធំមតកោឈួតមួយណាក្រោតខឹងគណៈខឹងហ្នឹងមនុស្សយើងអត់ជាទេល្អូងៅងៅងៅងៅងៅងៅគណៈដោតគូតមជុលមជុលពេលខ្លះហ្នឹងម្នាក់ឯងហ្នឹងមានជាណា ទៅមែនអត់ហ្នឹងឲ្យដឹងខ្លួនផងណាអមួយទៀតហៅថាកាមុំមត្តកោកាមុំមត្តកោហ្នឹងក៏ស្អាមួសអកមួជើងមួហើយតជាងតនោះអកស្រោកាមុំមត្តកោឈួតព្រោះកាម មនុស្សខ្លះស្គួតព្រោះកាមអត់ជាទេកាមៈហ្នឹងមិនមែនសំដៅទៅទៅលើតែប្រុសស្រីអីទេអាការ ប្រាថ្នានេះប្រាថ្នានោះមិនចេះចប់ជាប់ជាពាក់ស្រឡាញ់វែងអាហ្នឹងហៅថាស្គួតព្រោះកាមហើយស្គួតនេះមិនមែនស្គួតតែញាតញោមទេលោកក៏ស្គួតដែរណាដេកនឹកគេអីហ្នឹងទេធ្លាប់ អឺមានភិក្ខុសម័យព្រះអញ្ចឹងមិនញាតញោមជើងកាលជាថាលោកឥឡូវយ៉ាប់ហ៎អាត្មាសួរទៅវិញចុះលោកពីកាលដែលអត់យ៉ាប់នោះលោកសម័យព្រះនឹងខ្លះប្អូនបាយដែលស្ដាប់ដែលភិក្ខុប្អូនបាយបាយប្អូនណាលើកបន្តិចអញ្ចឹងភិក្ខុមួយអង្គឮល្បីនឹងសេរីម៉ាស្អាតហ៎ ល្បីនាងសេរីមាស្អាតទៅហើយទៅហើយនាងនឹងអឺធ្វើបន់សាលាកផាត់ដាក់វេនប្រសង ទៅឆាន់ពេលហ្នឹងនាងឈប់ធ្វើស្រីរស់ស៊ីទៀតហើយហើយពិខកហ្នឹងវាមិនងាយដល់វេនទៅនិយាយថាបន្តិចទូងកាបានដល់វេនអញទៅទេដល់តែបានទៅចំថ្ងៃហ្នឹងនាងឈឺអត់បានតែងខ្លួនអីសោះញាតិញោម ហើយមិនបានមកចាត់ចែងយ៉ាងហាន់ទៀតឲ្យអ្នកបំរើចាត់ចែងនិយាយពីអង្គុយទៅសលឹងឯណានាង សេរីម៉ាអង្គុយទៅសលឹងរមមកដល់ពេលដាក់បាតអីហើយបាន អ្នកបំរើគ្រាមកប្រគេនយ៉ាងហាន់គ្រាន់តែឃើញនាង ភ្លាមនិយាយពីកលេសកោតក្រោតក្រោតក្រោតក្រោតហ្មងកលេសក្នុងចិត្តណាឆាន់បាយអត់ចូលចេញជប់មក គាត់ណាឈឺស្អាតប៉ុណ្ណឹងចង់កាមតន់ឈឺស្អាតមិនទេហើយមិនតែងខ្លួនស្អាតប៉ុណ្ណឹងជុំមុំតែងទេមិនទេយកបាយមកវិញគ្រប់បាយទុកដេកទទួល3យប់3ថ្ងៃអញ្ជក់តមាត់ឈួតឈួតអីលោកសម័យណាដែលថាវាអស់ចានោះថាសម័យណាក៏វាមានអាត្មាតែមិនចង់និយាយដើមណា ហើយអាត្មាមែនទេណាអាត្មាសរសើរលោកសម័យឥឡូវជាងនិយាយមែនព្រោះសម័យឥឡូវមិននេះមានទាំងទូរស័ព្ទមានទាំងស្អីស្អីសម័យនោះចង់តាក់ទងស្រីស្រីអីតផ្លោះលបងទៅក្រៅសម័យនេះកិនបើក Hello មកដល់ក្នុងមុខមកហើយលោកនៅបួសបានទេណាញញោមគិតមើលគូសរសើរសម័យណាជាង អាត្មាមិនចង់អួតទេតែយើងចិត្តតែទាស់លោកឥឡូវលោកឥឡូវលោកសម័យព្រះធ្វើបានប៉ុណ្ណឹងដោយសារព្រះនៅទេណាបើអត់ព្រះនឹងខូចក៏ប៉ុណ្ណាមែនអត់ហ្នឹងហើយអញ្ចឹងបានធោទាំងឡាយព្រះអង្គសម្ដែងថាអតីតាធម្មាអនាគតាធម្មាបច្ចុប្បន្នាធម្មាអតីតអនាគតកុសលនិងអកុសលនេះវាអត់មានលើសខ្វះគ្នាទេអាស្រ័យលើបុគ្គ គលអាស្រ័យលើមនុស្សម្នាក់ម្នាក់តែប៉ុណ្ណោះយល់ទេមនុស្សខូចមនុស្សល្អមានដូចគ្នាធម្មតាទេវតតកាលសម័យណាទេវតតកើតមួយព្រះអង្គនេះនឹងហើយជួបព្រះអង្គផ្ចាញ់ព្រះអង្គរហូតហើយយើងឥឡូវមានណាក្រក់ប្រហែលទេវតតហើយចេញចាកើតសម័យណាព្រះអូទៅជេរព្រះគេអុលមុខនឹងថាមនុស្សអាក្រក់សម័យណាក៏វាមានដែរមែនទេ ហ្នឹងអាដូចស្មាថាកែមុំមតកោឈួតព្រោះកាមអីហ្នឹងវាទាំងអស់តែគ្នាឲ្យទៅជាប់ជាពាក់វែងណាជាប់ហ៎អនៅតាមពាក់ប៉ាន់ដែលទ្វីបនេះពិខុមួយអង្គនោះលោកមិនដែលឃើញស្រីស្អាតនឹងរាប់ពាន់ឆ្នាំហើយណាសម័យមួយព្រះរាជាទៅវត្តជាមួយនឹងមហេសីមហេសីតែងខ្លួនស្អាតទៅគាត់នៅកលេចឃើញមហេសីគេជប់មាត់រហូតស្អាតអាល្អ អាគេមកបាត់នោះទិញដេកទិញស្អាតណាស់ល្អណាស់អត់រៀនធូររៀនអីនៅតែស្អាតណាស់ល្អណាស់បានគេឲ្យឈ្មោះថាចិត្តតមត្តកវិខវិខឈួតចិត្តទិញតែរឿងស្អាតហ្នឹងទៅនឹងឈួតឃើញអត់ញញោមយល់អាចឈួតទេ ណាមួយទៀតទឹកធម្មតកោឈួតព្រោះមិច្ឆាទឹកថេយល់អាក្រក់ថាល្អល្អថាអាក្រក់បនថាបាបបាបថាបនមេដាគ្មានគុណអីខ្វះអីមិនដឹងចឹងឈួតព្រោះទឹកថេហ្នឹងហើយអញ្ចឹងរួចពីឈួតមិនបានទេដុកទ័រខ្លះក៏ឈួតដែរដុកទ័រមើលមើលពេទ្យឈួតហ្នឹងណាក៏អាចឈួតដែរ ឲ្យតែទិដ្ឋិខុសហៅថាទិដ្ឋធម្មតកោមិនស្គួតចិត្តប៉ុន្តែ ស្គួតទិដ្ឋិយល់ទេហ្នឹងហើយហើយមួយទៀតសុរមតកោស្គួតព្រោះសរា មនុស្សជាសោះដាក់តែមួយលីត្រសាមើលស្គួតអត់បយាអីដាក់អស់មួយកេះមើលស្គួតអត់នៅស្គួតច្រើនឬណាមោហមតកោស្គួតព្រោះមោហៈវងវែងមិនដឹងការ ហ្នឹងហើយមួយទៀតបត្តមត្តកោឈួតព្រោះអាសរីរាង្គរបស់យើងដូចថាគូក្បាលវាមានបញ្ហាហ្នឹងអាហ្នឹងឈួតដែរឈួតវាមានច្រើនរឿងចឹងហ្នឹងហើយអាត្មានិយាយសរីហ្នឹងមិនចប់ទេញាតិញោមហើយអស់ម៉ោងហើយឥឡូវបញ្ចប់រឿងចុងក្រោយចុះថាពេលល្ងាចសេរីស្ថិតនៅត្រង់ជើងជើងនេះដែលដាក់ថានៅលើជើង គឺជំនួសឲ្យកាយកម្មពីព្រោះជើងគឺជាអវយវៈមួយដែលផ្លាស់ទីនៅកាយរបស់យើងនឹងទៅកាន់ទីដតីដតីគឺជើងនេះឯងបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយគឺជើងគឺសំដៅទៅដល់កាយកម្មមិនសម្លាប់មិនលួចមិនលបប្រពន្ធកូនអ្នកដទៃនេះឯងយើងទៅលួចគេហើយរត់មកដល់ផ្ទះលាងជើងឲ្យស្អាតក៏នៅតែជាប់គុកដែរ មែនទេបើយើងមានអំពើស្អាតទោះបីជើងប្រឡាក់ដេកគុំអីដែរមែនអត់តែបើអំពើមិនស្អាតរត់មកលើតែចូលឆ្នាំលោកទេថាសរីឋិតនៅត្រង់ជើងពេលយប់ទៅលួចគេហើយលៀងជើងមកទៅលៀងថាមិនរួចខ្លួនទេគឺលៀងអំពើកាយកម្មរបស់យើងស្អាតមិនបៀតបៀនអ្នកដទៃនេះឯងសូមអនុមោទនា